À, bác sĩ Hoàng Anh nó single thầy អត់ស្នេហាគឺជា ការស្រឡាញ់គ្នារវាង បុគ្គលអាចថា2នាក់ក៏បាន3នាក់ក៏បានប៉ុន្មាននាក់ក៏បានដែរសម្រាប់បងវាទៅជា legendary ស្នេហាព្រោះបងការប៉ុនហើយហ្នឹងហើយ single in relationship ឡើយ in relationship no i mean single but ស្រឡាញ់ក្រាស់យល់ឡាអូខេអូខេ អូខេជីប៉ាមីប៉ាមីប៉ាមីជំរាបសួរដូចជាសួស្ដីដល់អ្នកខ្ញុំមុននេះសូមមកកាន់វីដេអូថ្មី Yes អ្វីទៅជាស្នេហាអ្នកទាំងគ្នាស្នេហាជាអ្វីស្នេហាធ្វើឲ្យមនុស្សសុបាយចិត្តស្នេហាធ្វើឲ្យមនុស្សពិបាកចិត្តស្នេហាធ្វើឲ្យមនុស្សសោកស្នេហាធ្វើឲ្យមនុស្សយំស្នេហាធ្វើឲ្យមនុស្សយើងចេះលះបង់ចេះធ្វើអ្វីដែលយើងអត់ដែលធ្វើពីមុននោះស្នេហាបរិញ្ញាយើងច្រើនមែនតើ ចឹងថ្ងៃហ្នឹងយើងនឹងស្វែងយល់ពីស្នេហាថាស្តើស្នេហាជាអ្វីជាមួយនឹងមនុស្ស4នាក់ហើយយើងនឹងទៅជួបពួកគាត់ដែលពួកគាត់ជាអ្នកដែលរៀបការហើយអ្នកដែលកំពុងតែមានទំនាក់ទំនងស្នេហាឬក៏ relationship ក៏ដូចជាអ្នកដែល single អត់ទាន់មានអត់ទាន់មាន relationship ឬក៏គាត់មានប៉ុន្តែគាត់អត់ប្រាប់យើងយើងក៏អត់ដឹងដែរហ្នឹងហើយចង់ដឹងថាគាត់គិតយ៉ាងណាចំពោះស្នេហាហើយពួកគាត់ជាអ្នកណាគេស្នេហាដំបូងរបស់គាត់យ៉ាងណាដែរកុំឲ្យខាត់ពីយូរតោះទៅមើលជាមួយខ្ញុំទាំងអស់គ្នា yes ថ្ងៃហ្នឹងយើងនឹងសម្ភាសពួកគាត់តាមអនឡាញម្ដងអ្នកទាំងអស់គ្នា ហើយអ្នកទី1ដែលយើងនឹងជួបថ្ងៃហ្នឹងគឺបង iFrog ដែលគាត់ជា gamer caster ក៏ដូចជា video creator ហើយគាត់រៀបការហើយហើយតោះជំរាបសួរបងជំរាបសួរមលេងស្ដីអូនសុខសប្បាយសុខសប្បាយអញ្ចឹងឥឡូវចង់សួរបងឯងថាដូចបដិចដែលហៅថាស្នេហាបងសម្រាប់បងវាទៅជា legendary ស្នេហាព្រោះបងការប៉ុនហើយហ្នឹងហើយអាចនិយាយថាស្នេហាគឺជាការលះបង់លះបង់មិនលក្ខណៈថាឧទាហរណ៍ថាឥឡូវ យើងដុកអឺមើលដែលយើងឆ្លាញ់បដាយើងចង់ញ៉ាំអីយើងនៅប៉ុស្យើងគាត់ចង់ញ៉ាំសាច់សាច់ដូចបាយផ្លូវមន់អីខាងតែគាត់និយាយថាញ៉ាំនំចុកវៀតណាមសបោបន្លែអីចឹងហ្នឹងហើយអញ្ចឹងស្នេហាគឺជាការលះបង់មានន័យថាអឺយកចូលចិត្តញ៉ាំអាហ្នឹងឯងប៉ុន្តែបើម្នាក់ហ្នឹងញ៉ាំអាហ្នឹងទៅសុខចិត្តគេញញឹមយើងញ៉ាំអាហ្នឹងដែរហើយស្នេហា ខ្លាយទៅជាការរៀបការតើវាជាអ្វីវិញសម្រាប់បងបាទសម្រាប់បងណាបងដូចជាដើមមកដល់គោលដៅជីវិតមួយចឹងព្រោះសម្រាប់មនុស្សយើងគោលដៅជីវិតធំធំគឺរៀបការប្រពន្ធនឹងឯងបាទគិតពីការហើយបងគឺសប្បាយចិត្តហើយដោយសារបងជួបមនុស្សដែរជីវិត100ឆ្នាំសម្រាប់បងហ្មងគេអត់ perfect ទេប៉ុន្តែ យើងក៏ perfect សម្រាប់គេដែរតែនៅពេលដែលយើងសម្រួមដូចថា គេហៅថាសម្របសម្រួលគ្នាទៅគឺយើងនៅមួយគ្នាត្រូវហ្មងអញ្ចឹងណាបាទការហើយស្នេហាជាអ្វីស្នេហា គឺវានៅតែផ្អែមអញ្ចឹងនៅពេលដែលយើងតែងតែឃើញស្នាមញញឹមមនុស្សដែលយើង ស្រឡាញ់រាល់ថ្ងៃហ្មងអញ្ចឹងណាហើយមួយទៀតស្នេហាហ្នឹងគឺយើងមិនអនុវត្តតែជាមួយនឹងអ្នកមនុស្សដែលយើងស្រឡាញ់ជាសង្សារជាប្រពន្ធទេតែសម្រាប់ឪពុកម្ដាយយើងសម្រាប់អី យើងអនុវត្តដែរស្នេហាដំបូងរបស់បង iFrog គឺចាប់ដើមពីអាយុបានអឺតែប៉ុន្តែសំណួរនេះគឺល្អមែនតើស្នេហាដំបូងសម្រាប់សម្រាប់បងណាបងជាម្នាក់ពីក្មេងខៅមនុស្សប្រុសដែលកំសាកអូយអូណៃបាទបងបងពីក្មេងអូម៉ែថាអូណៃមានមិត្តភក្តិ10នាក់អញ្ចឹងអូណៃមានការណៃតែ9នាក់ទៀតហើយបងក្រោយគេបើសិនជាពូមកបងមើល content វីដេអូនេះបងបងលេងគាត់នឹងបានចាប់អារម្មណ៍ចំណុចហ្នឹងអញ្ចឹងស្នេហារបស់បងលើកទី1ហ្មងគឺថ្នាក់ទី12ហើយប៉ះម្នាក់ស្អីដែលសង្ឃឹមថាគាត់ ឃើញវីដេអូហ្នឹងដឹងដឹងឃើញឃើញនិយាយទៅមានគេស្លាញ់បងច្រើនណាស់តែពីមកបងចាប់ដើមស្លាញ់គេវិញចឹងអូនឡេខាតដូច នៅក្នុងអាវីដេអូអុកជីហ្នឹងនៅពេលដែលអាឆ្មាញីមកអុកអាអុកជីដែរអុកជីរឹងខ្លួនហ្នឹងហ្នឹងហើយរូបភាពស្នេហារបស់បង គឺនៅពេលដែលបងនៅចិត្តនឹងស្រី គឺបងកៀងហ្មងនិយាយមួយបងស្រីផងថាហ្នឹងគាត់តែជារឿងអតីតទេគាត់តែជាការចែកម្លែកណាតិចវោវោគាត់អឺយប់ហ្នឹងលេងលេងឲ្យដេកលើខែដេកក្រោមខែដេកក្រៅទេអីអត់អីអូនេះប្រវត្តិបងនៅវិច្ចុប្បន្ននេះហើយអរគុណសម្រាប់ interview មួយហ្នឹងហើយជូនពរបងជាមួយនឹងបងស្រីស្រឡាញ់គ្នាដល់ចាស់សាក់ស្កើហើយកុំភ្លេច ក្មួយក្មួយខ្ញុំនៅណាសន្យាតាមការព្រៀងចាំពេលរៀបយកក្មួយចាំតែសុំលេងសិនអូខេបងអូខេមុននឹងយើងបន្តវីដេអូយើងតទៀតអ្នកទាំងអស់គ្នាខ្ញុំមានកម្រងមួយមកប្រាប់អ្នកទាំងអស់គ្នាគឺកម្រងស្នេហាធំធំឬក៏ក្តីស្រឡាញ់ធំធំពី Cell Card គឺ Big Big Love 1ដុល្លារដូចបាន250ដុល្លារ ហើយសម្រាប់អតិថិជនថ្មីរបស់ Cellcard អ្នកទាំងអស់គ្នាគ្រាន់តែទិញ SIM ថ្មីភ្ជាប់ជាមួយនឹងគម្រោង Big Love អ្នកទាំងអស់គ្នានឹងទទួលបានទឹកប្រាក់រហូតដល់1650ដុល្លារបន្ថែមពីលើរយៈពេល3ខែក្នុង1650ដុល្លារនោះគឺ150ដុល្លារទៀតអ្នកទាំងអស់គ្នាទទួលបាននៅពេលដែលអ្នកទាំងអស់គ្នា download នៅ app ឈ្មោះថាពួកម៉ាក់ដែល app សម្រាប់ឆាតហើយ download free នៅលើ App Store ដូចជា Play Store ហើយភ្ជាប់ជាមួយនឹងលេខទូរស័ព្ទថ្មីហ្នឹងទៅអ្នកទាំងអស់គ្នានឹងទទួលបានទឹកប្រាក់បន្ថែមនឹងរយៈពេល3ខែហើយហើយទឹកប្រាក់បន្ថែមដែលអ្នកទាំងអស់គ្នាបាននោះគឺអាចយកទៅទេ ផ្ញើសារក្នុងប្រព័ន្ធក៏ដូចជាលេងអ៊ីនធឺណិតតោះឥឡូវបន្តវីដេអូយើងទៀតអ្នកដែលយើងជួបបន្តថ្ងៃហ្នឹងគឺ YouTuber គុណភាពបង Mega Man ជំរាបសួរលោក Mega Man មក YouTuber គុណភាពយើងយើងជំរាបសួរទេណាបាទជំរាបសួរ យកផ្លូវការហ្មងបាទផ្លូវការផ្លូវការបាទជំរាបសួរសួស្តីបាទសុខសប្បាយអឺមួយរយៈហ្នឹងខ្ញុំឃើញថាលោក YouTuber គុណភាពពិតជាបានបង្កើតវីដេអូគុណភាពជាច្រើនមែនតើអញ្ចឹងណាអឺនាំឲ្យខ្ញុំចង់សួរសំណួរមួយទៅដល់ YouTuber គុណភាពដើម្បីទទួលបានចម្លើយគុណភាពមកវិញដែរអញ្ចឹងណាហើយចាប់ដើមតលន់ពាក្យគុណភាពដើរដើរមិនបានតលន់អញ្ចឹងពាក្យហ្នឹងលយតើគ្រប់កន្លែងពេលឥឡូវអញ្ចឹងសម្រាប់បងឯងអ្នកដែល in relationship តើអ្វីទៅជាស្នេហាសម្រាប់បងឯងស្នេហាគឺជាការស្រឡាញ់គ្នាទៅលើរវាងបុគ្គលអាចថា2នាក់ក៏បាន3នាក់ក៏បាន5នាក់ក៏បានដែរការយល់ចិត្តគ្នាទៅវិញទៅមកហើយចុះសម្រាប់បងឯងបងឯងស្រឡាញ់ចាប់ពី2នាក់ទៅឬក៏ប្រហែលនាក់អត់ទេតែ2នាក់អត់មានលើហ្នឹងស្នេហាពិសេសវាអត់មានពិសេសវាធម្មតាដូចគេដូចឯងតែអ្វីដែលសំខាន់គឺតំណែង2នាក់មិនមែនលក្ខណៈ ផ្អែមល្ហែមពេករបៀបចេញមកធម្មតារបៀបដូចមាត់ភ័ក្រនិយាយគ្នាលេងអញ្ចឹងណាដូចប្តីប្រពន្ធកែបាន20ឆ្នាំមកយើងតែគ្រាន់តន់ការអូចាំឲ្យថាឡើយហ្នឹងចាត់ទុកគ្នាជាប្តីប្រពន្ធទេតែអត់តន់ការប្រពន្ធហ្នឹងនិយាយគ្នាដូចធម្មតាហ្មងចង់ឲ្យបានស្នេហាយូរអង្វែងណាបាទទី1គឺបញ្ហាដ៏ធំបំផុតនៅក្នុងតំណែងស្នេហាគឺភាពអត់ចោះសម្រងគ្នាភាពអត់ត្រូវគ្នាអញ្ចឹងគឺដឹងតែមានឆ្លោះគ្នាការកាត់បន្ថយការឆ្លោះគ្នាឆ្លោះគ្នាយើងមិនប្រើសម្លេងអាក្រក់ប្រើសម្លេងអាក្រក់ដាក់គ្នាពេលយើងកំពុងតែឆ្លោះគ្នាអត់ចូលចិត្ត និយាយគ្នាអត់ចូលចិត្តអីនិយាយអត់ស្ងាត់ទាំងអស់គ្នាមកជាធម្មតាពេលដែលយើងកំពុងតែខឹងពេលដែលយើងនិយាយអីពីក្នុងមាត់ពីក្នុងចិត្តរបស់យើងមកវាចេញពីអារម្មណ៍មកហ្មងវាមិនចេញពីក្នុងខួរក្បាលរបស់យើងទេយើងចាំដល់ពេលចិត្តយើងត្រជាក់អញ្ចឹងយើងនិយាយមកគឺចេញពីខួរក្បាលច្រើនជាងអញ្ចឹងបានយើងអាចងាយស្រួលក្នុងការដោះស្រាយបញ្ហាពេលដែលយើងឆ្លោះគ្នានឹងបានគាត់បើយើងពេលដែលយើងឆ្លោះគ្នាដបងដបងចូលមួយទៀតទៅដល់ YouTuber គុណភាពតើ YouTuber គុណភាព Mega Man មានស្នេហាដបងនៅអាយុប៉ុន្មានដែរចុះអឺអត់ចាំអាយុហ្មងដូចជាថ្នាក់ទី 10បងស្រីដែលគាត់អឺនៅស្លាញ់គ្នាមួយម៉ែហងៃហ្នឹងជាស្នេហាដំបូងហ្មងឬក៏យ៉ាងណាណាដំបងហើយជាម៉ានឆ្នាំអីបងចូលលីម៉ានទីដល់ភ្លេចបានអត់ចាំសោះដូចជាតែសំខាន់មកឲ្យស្លាញ់គ្នាម៉ានឆ្នាំមកអត់ដឹងទេចុះដូចជា7ឆ្នាំ7ឆ្នាំចុះអូដូចជាអត់អត់ចាំតែសម្រាប់ស្លាញ់7ឆ្នាំ7ឆ្នាំដូចជា7ឆ្នាំអូខេអរគុណច្រើនបងមេកាម៉ាញដែលបានចូលរួមជាមួយខ្ញុំនៅក្នុងវីដេអូហ្នឹងប៉ុណ្ណឹងមានតែប៉ុណ្្នឹងឯងអរគុណច្រើន YouTuber គុណភាពបាទបាយបាយពេលបាយ ដល់ហើយអូអ្នកបន្ទាប់ដែលយើងនឹងជួបគឺ make up youtuber ស្រីនីដែលគាត់ single single ខ្ញុំមិនដឹងគាត់ single ទេអញ្ចឹងចាំតែជួបគាត់ជាមួយខ្ញុំទាំងអស់គ្នា yes ជំរាបសួរស្រីនីសុខសប្បាយអូអូជំរាបសួរទៀតអូហើយយើងនៅលើវីដេអូយើងរៀបរឹករៀបរៀងតិចណាហ្នឹងហើយតើសម្រាប់ស្រីនីដោយមិនដាច់ដែលហៅថាស្នេហាអូយសំនួរនោះវាក់ឆ្លើយមែនទេ general answer ហ្មងស្រឡាញ់គឺលះបង់ដែលអត់ expect អីមកវិញចុះសម្រាប់ស្រីនេះឥឡូវដែល single ប៉ុន្តែ ស្រឡាញ់ក្រាស់តើអ្វីទៅជាស្នេហាសម្រាប់ស្រីនេះគឺការធ្វើឲ្យ គេសប្បាយចិត្តពេលឃើញគេសប្បាយចិត្តយើងសប្បាយចិត្តដែរតែពេលធ្វើឲ្យគេសប្បាយចិត្តដូចគ្រាន់តែឃើញអឺ អឺគេផុសអីចឹងអឺឡាយចិត្តអីចឹងយ៉ាតែលួចមើលគេពីថ្ងៃអីចឹងអស្នេហាដំបូងមកស្រីនេះគឺអាយុប៉ុន្មានចាស់ I think 14 10 wow 14ឆ្នាំ Yeah កាលនៅ high school just high school flirt around ដូចអ្នកថ្នាក់ប្រអប់គ្នាលេង and then ក្រាស់គេអញ្ចឹងមិនគេក្រាស់វិញអញ្ចឹងជំនាន់ហ្នឹងតាឆាតក៏គ្មានឆាតនៅតែនៅក្នុងឆាកមើលតែមុខគ្នាហ្នឹងពេលអាយុ14ឆ្នាំដែលទៅតែមានស្នេហាហ្នឹងតើស្នេហាជាអ្វីសម្រាប់ស្រីនេះនៅពេលនោះអឺស្នេហាគឺបានឃើញមុខគេតែប៉ុណ្្ណឹងឯងកាលហ្នឹងបានឃើញមុខគេ Facebook ក៏យើងអត់មានអីដែរអត់មាននិយាយគ្នាសោះហ្មង No we were so shy like ដល់ថ្នាក់ពេលដូចថាពេលដើរហើយអត់ហ៊ានប្រាប់គេថាយើងស្រាញ់គ្នាអូខេអរគុណច្រើនសេនីបងសេនីសុខសប្បាយអូខេ take care ចូល friend ឈូសិតសក់សុបួរបាទអរគុណចង់ថាសក់អាយអត់សិតអ្នកទាំងអស់គ្នាអូខេអរគុណបាយបាយអ្នកដែលយើងនឹងជួបបន្ទាប់នៅក្នុងថ្ងៃហ្នឹងគឺជាបរោះកំពូលញ៉ែសម្បូរស្នេហ៍សៀកលីមិនហូផលស្អាតអ្នកទាំងអស់គ្នាហើយចង់នឹងថាគាត់ single ឬក៏អត់ តោះទៅជួបគាត់ជាមួយខ្ញុំទាំងអស់គ្នាជំរាបសួរបងសៀលោកកវាយអឺបងសៀហងៃហ្នឹង single ត្រូវអត់បងស៊ីដល់ណាមានទេបងស៊ីស្នេហាសម្រាប់បងស៊ីជាអ្វីសម្រាប់ឥឡូវហ្នឹងចំពោះបងគាត់ថាជំនាន់ពួកនេះនេះច្រើនអ្នកយើងមក ជារវាងទឹកពីរនាក់ណាតែគាត់ស្វែងយល់ពីគ្នាគាត់យល់ពីគ្នាគាត់យកចិត្តទុកដាក់មួយគ្នាគាត់ដឹងពីគ្នាបានច្រើនអញ្ចឹងទៅថាបងធ្លាប់ការបងនៅក្មេងគេហៅថាស្នេហាភ្លើភ្លើតែព្រោះក្មេងអញ្ចឹងឃើញ like ខាច់ឆ្អាយ like ឧទាហរណ៍ណាមនុស្សស្រីគាត់ស្អាតអញ្ចឹងទៅហ្នឹងហើយយើងគាត់ថាយើងឃើញខាច់ឆ្អាយហើយយើងគាត់ថាអូគាត់ស្អាតយើងចង់តាមស្រឡាញ់គាត់ក៏ប៉ុន្តែយើងអត់ដែរដឹងថាចិត្តគាត់នឹងមិនបាច់គាត់នឹងចូលចិត្តអីគេគាត់នឹង ជាមនុស្សបែបមិនយើងអត់ខ្វល់សំខាន់យើងខ្វល់ឲ្យតែគាត់ស្អាតគឺយើងស្រឡាញ់គាត់ហើយអឺបងឯងមានស្នេហាដំបូងពីអាយុប៉ុន្មានបងទី9ទី10ពេលហ្នឹងបងចាំអូខេបងអរគុណជួបគ្នាវីដេអូក្រោយទៀតបាយបាយសុខសប្បាយអូអូខេអូខេអ្នកនរគ្នាឥឡូវអ្នកនរគ្នាប្រកាសជាចង់ដឹងហើយថាតើសម្រាប់ខ្ញុំខ្ញុំគាត់ថាស្នេហាជាអីទៅឯងសម្រាប់ខ្ញុំហងៃហ្នឹងគឺស្នេហាសម្រាប់ខ្ញុំគឺជាការដែលស្រឡាញ់គ្នាទៅវិញទៅមកហើយការដែលចេះ អធិស្ឋានគ្នាទៅវិញទៅមកលើកលែងតគ្នាទៅវិញទៅមកក៏ដូចជាបំពេញកំហុសក៏ដូចជាបំពេញចន្លោះខ្វះខាតរវាងគ្នានឹងគ្នាដើម្បីឲ្យស្នេហាយើងឈានតទៅមុខទៀតស្រស់បំប្រងជាមួយគ្នាហើយលើពីហ្នឹងគឺយើងត្រូវតែឲ្យដៃគូយើងក៏ដូចជាខ្លួនឯងសប្បាយចិត្តជាមួយនឹងស្នេហាមួយនេះ អាហ្នឹងជាស្នេហាដែរខ្ញុំគាត់ថាអ្នកទាំងអស់គ្នាចង់បានគ្រប់គ្នាចង់បានអីចឹងហ្នឹងហើយសម្រាប់អ្នកទាំងអស់គ្នាវិញតើស្នេហាជាអីគេសម្រាប់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាចង់បានស្នេហាបែបណាកុំភ្លេច comment ឲ្យខ្ញុំដឹងនៅក្នុង comment section នៅខាងក្រោមផងអូខេអរគុណអ្នកទាំងអស់គ្នាមែនតើដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់បើសិនជាចូលចិត្តកុំភ្លេចចុច like ចុច share មួយផងហើយសម្រាប់អតិថិជនថ្មីរបស់ Cellcat កុំភ្លេចទៅទិញ SIM ថ្មីដើម្បីយកមកភ្ជាប់គម្រោង Big Big Love និងទទួលបានរហូតដល់ប្រាក់បន្ថែម1650ដុល្លាររយៈពេល3ខែបន្ បន្ថែមពីលើអរគុណអ្នកទាំងអស់គ្នាបើសិនជាមានកំហុសខុសឆ្គងថងណាសូមខានតែអភ័យទោសព្រះអង្គហើយជួបញោមនៅក្នុងវីដេអូក្រោយទៀតបើចង់មើលតទៀតអាចคลิกខាងនេះคลิกខាងនេះបានពេលញោមមិនលេងសូមអរគុណសូមជម្រាបលាស្នេហាជាអ្វីខមមិនប្រាប់ញោមទាំងអស់គ្នាបាយបាយ